ប្លេមីងហ្នឹងដបងអឺយើងនេះវាសិនអានេះអានេះហៅដៃជាវាទម្លាក់វាមកមុខមកដបងដែលយើងដែលយើងរៀនយើងរៀនមួយមួយបាទយើងអាចដឹងថាកន្លែងណាដែលយើងអាចវិជាបានណាអឺអាដៃខាងហ្នឹងទាញវាឡើងលើមួយមួយឡើងហ្គាតិចមកលុតបាទបាទ តឡាងគេតិចតឡាងគេគេអាហ្នឹងគេទីមានក្រោយតិចមកតិចទៀតមកបាទបាទបាទបាទបានបានបានបានបវាទៅមុខបវាទៅផុតដោះវាចេញមក បស់វាដាក់ក្រោយតោះត្បូងតម្លាក់ដងវាចុះសិនយើងប្រើអានឹងឲ្យចាំសិនណា អាហ្នឹងតម្លាក់ដងលើកដងមកវិញមកលើកវិញតម្លាក់ដងចុះលើកដងអាហ្នឹងឲ្យចាំណាអាហ្នឹងអាហ្នឹងគេហៅលើកដងតម្លាក់ដងហើយមួយទៀតយើងរុញទៅខាងរុញទៅខាងអាហ្នឹងវាមានតង់វារុញទៅខាងអាហ្នឹងលាប៉ែលអត់ទេអត់ទេកុំឲ្យកុំឲ្យលើកអាហ្នឹងតែខុសវាតែបន្តិចក៏វានេះដែរណា មួយមួយមួយមួយវាកំក្រោបចូលក្នុងវិញអត់ទេក្រោបក្រោបយេអានេះវាមានតង់វាយេអានេះលើកដងអានេះទម្លាក់ដងចាំអឺដល់ពេលអានេះអានេះលាប៉ែលវាលាអស់ហើយវាលែងទៅហើយកដោប៉ែលឃើញទេដល់ពេលយើងរុញចេញក្រៅលាប៉ែលដល់ពេលទាញចូលក្នុងកដោប៉ែលលាប៉ែល អាហ្នឹងតែខុសវាតែមិនតិចចេះក៏វារៀងទម្លាក់ដងងោកដែរណាអញ្ចឹងដល់ពេលអញ្ចឹងយើងយើងប្រើវាចាំសិនយើងលាប៉ែលក្តោប៉ែលលាប៉ែលក្តោប៉ែលដល់ពេលយើងលាប៉ែលក្តោប៉ែលចំណាំហើយបានយើងដឹងថាកន្លែងណាដែលយើងអាចប្រើបានពេលកាយហ្នឹងគេប្រើអីគេតោះនេះអញ្ចឹងលាប៉ែថានោះលាប៉ែក្តោប៉ែវិញ លាប៉ែដល់ប៉ែកុំលឺខ្លាំងខ្លាំងទេលាប៉ែក្តោបមកវិញចាំអីដែរមកអាជាខាងនេះម្ដងអាខាងនេះវាមានតង់ខាងអញ្ចឹងដូចគ្នាពេលដែលយើងចេះបវល់ខ្លួនទៅខាងស្ដាំមកចេះ ទាញមកខាងនេះខាងឆ្វេងដល់ពេលអានេះអានេះរួចមកមុខចេះលាដងឃើញដងមកកណាត់វាទៅមុខឯងដល់ពេលទាញចូលក្នុងពេលទាញយើងទាញមួយមួយពួកអីយើងអត់តន់ចេះអញ្ចឹងយើងទាញវាមួយមួយដល់ពេលយើងចេះយើងលាលាដងដល់ពេលទាញចូលក្នុងចេះដបដងចាំណាឥឡូវលាដងដបដងមកវិញ កុំដល់ចောက်ពេកលាដងទៅវិញក្តោបដងវិញលាដងក្តោបដងពេកស្រេវាចាំសិននោះលាដងក្តោបដង លាដងក្តោបដងវិញមកបវល់ខ្លួនតិចតិចបវល់ទៅស្ដាំបវល់ឆ្វេងវិញណាឆ្វេងហ្នឹង ព្រូថ្មីលាដងទម្លាក់ដងមកលើកដងវិញលាប៉ែលតិចយកតិចទៀតតិចទៀតបានទម្លាក់ដងលាដង លើកដងមកវិញមកក្តោបដងចូលក្នុងបន្តិចលាដងទៅវិញក្តោបក្តោបដងក្តោបដងក្តោបដងមិនក្តោបប៉ែលទេអាហ្នឹងទម្លាក់ណាលើកលើកដងបន្តិចមកអឺលាប៉ែវិញហ្នឹង លាប៉ែលាប៉ែលាប៉ែបវល់ខ្លួនបតដាក់កន្លែងមិញយ៉ាប៉ះមើលផងអ ដៃទៅខាងនោះទៅវាលាប៉ែមកលាប៉ែលាប៉ែខាងនោះអឺបវល់ខ្លួនតិចទៅស្ដាមតិចទៀតតិចទៀតបវល់តិចទៀតបានដាក់វាចោលតិចតិចតិចតិច